គិតថាសម្ភារៈដែលខ្ញុំខ្វះខាតមិនបាននោះគឺសៀវភៅនៅពេលដែលខ្ញុំសរសេរបទនេះខ្ញុំបាននឹកឃើញដល់របស់មួយស្អាតជាងគេនៅលើโลกនេះនោះគឺដីស្រឡាញ់ដីស្រឡាញ់ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរអ្នកទាំងអស់គ្នា នៅក្នុងបទចម្រៀងនេះខ្ញុំពិតជាមានអំថាសប្បាយចិត្តនឹងរីករាយខ្លាំងមែនតើដែលបានថតបទចម្រៀងនេះជាមួយនឹងបងបបោបែប K-pop ហើយ style នេះគឺជា style ដែលខ្ញុំមិនដែលថតពីមុនមកជាដំបូងខ្ញុំមានកិត្តិយសខ្លាំងមែនតើដែលបានរួមការងារជាមួយនឹងពលាងតូចចេណាហើយមួយវិញទៀតខ្ញុំគិតថា style បទនេះគឺមានលក្ខណៈខុសពីបទខ្ញុំច្រៀងរាល់ដងដោយសារអីមានជាលក្ខណៈបែប vibe បែប pop ប៉ុន្តែធ្វើឲ្យអ្នកទាំងអស់គ្នា relax ចឹងខ្ញុំគិតថាបទនេះនឹងធ្វើឲ្យអ្នកនរគ្នាចូលចិត្តដូចខ្ញុំដូចគ្នា យថាសម្ភារៈដែលខ្ញុំខ្វះខាតមិនបាននោះគឺសៀវភៅពីព្រោះពេលដែលខ្ញុំទៅនៅពីការសិក្សាឬក៏ការងារសិល្បៈគឺខ្ញុំចូលចិត្តអានសៀវភៅដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀតហើយការអានសៀវភៅគឺ ជួយឲ្យខួរក្បាលរបស់យើងមាន ការកឹកនិងការចងចាំបានប្រសើរជាងមុនរបស់ដែលខ្វះបានខ្ញុំគិតថាទូរស័ព្ទព្រោះដោយសារអីសម័យឥឡូវគឺទូរស័ព្ទជារបស់ដែលតាក់ទងគ្នាហើយ ក៏ជារបស់មួយដែល យើងមើលរឿងបានយើងធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់អញ្ចឹងខ្ញុំគិតថាមិនមែនតែខ្ញុំទេអ្នកនរអគ្នាក៏ដូចគ្នាដែរទូរស័ព្ទខ្វះបាននៅពេលដែលខ្ញុំសរសេរបទនេះខ្ញុំបាននឹកឃើញដល់របស់មួយដែលស្អាតជាងគេនៅលើโลกនេះនោះគឺ Day ស្រឡាញ់ Day ស្រឡាញ់ ប៉ុន្តែក្តីស្រឡាញ់នៅក្នុងបទនេះមិនមែនបញ្ជាក់ត្រឹមតែរវាងសង្សារនិងសង្សារគឺមានរវាងគ្រួសារនិងគ្រួសារក៏ដូចជាមិត្តភ័ក្តិនិងមិត្តភ័ក្តិហើយមួយទៀតនោះគឺមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនយើងដូច្នេះខ្ញុំគិតថាក្តីស្រឡាញ់មួយនេះគឺជារបស់ដែលស្អាតជាងគេនៅលើโลกនេះ君の虜にな ក្នុងបទចម្រៀងនេះគឺជួបការលំបាកតកតងជាមួយនឹងការសធាពីព្រោះអីការនឹងមេឃភ្លៀងហើយខ្យល់មកខ្លាំងមែនតើអញ្ចឹងគឺ មាន ការប៉ះពាល់ទៅដល់ MV មួយនេះចា៎ធ្លាប់អឺជាពិសេសថ្ងៃសៅរ៍ហ្នឹងហ្មងលសារអីរងអាទិត្យពីច្រើនខ្ញុំជួបជុំគ្នាមួយមិត្តភ័ក្តិក៏ដូចជាគ្រួសារអញ្ចឹងយប់ថ្ងៃសៅរ៍គឺជាយប់ដែលខ្ញុំដេកគិតហើយ maybe ដែលលក់ទៀតសម្រាប់សំណួរនេះគឺខ្ញុំឆ្លើយអត់បាននេះព្រោះពួកខ្ញុំចូលចិត្តទាំងពីរទាំងការរួមនិងការច្រៀងអឺចំណុចពិសេសបទថ្មីរបស់ខ្ញុំខ្ញុំគិតថា ដសារបទថ្មីរបស់ខ្ញុំនោះគឺជាបទញាក់តែធ្វើឲ្យអ្នកទាំងអស់គ្នា relax បានខ្ញុំគិតថាហ្នឹងហើយជាចំណុចពិសេសនៃបទថ្មីរបស់ខ្ញុំ អញ្ចឹងខ្ញុំគិតថានៅពេលអ្នកនរគ្នាធ្វើដំណើរទៅណាមកណាមួយហើយអ្នកនរគ្នាចាក់បត់ហ្នឹងខ្ញុំគិតថាវាស៊ីជាមួយនឹងបរិយាកាសដូចជា ទេសភាពនៅតាមផ្លូវមែនតើ1 2 3មិនដែលគិតសោះ2 3 4ថានឹងបានជាស្នាមញញឹមបែបនេះដល់វាឲ្យខ្ញុំច្រើនជាងនេះបានទេ ជាចុងក្រោយខ្ញុំមានដំណឹងល្អមួយចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថាខ្ញុំនឹងត្រៀមចេញបទចម្រៀងថ្មីជាមួយនឹងបងបបនៅក្នុងពេលឆាប់ៗនេះសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងរងចាំតាមដានទស្សនាបទចម្រៀងមួយនេះទាំងអស់គ្នា Last but not least I have good news is that our song will be out really really soon so please support and love our song អរគុណជម្រាបលាបាយបាយ여러분저희신곡인굿나올테니 많은사랑과많은응원을부탁드리겠습니다.기대해주세요.수목군준비블리바이바이.만날그사사랑만접수하면영반이 But I be I can change in me band there But I believe I'm not